ដំណឹងបន្ទាន់លោកគួចចម្រើនបញ្ជាឲ្យអាជ្ញាធរស្វែងរកជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ដែលរត់ពីថៃចូលមកខេត្តប្រស័យហនុលោកគួចចម្រើនអភិបាលខេត្តប្រស័យហនុនៅ រសៀលថ្ងៃសៅរ៍នេះបានប្រកាសឲ្យមន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងប្រដាប់អាវុធទាំងអស់យកចិត្តទុកដាក់ស្រាវជ្រាវឲ្យបានម៉ត់ចត់ និងរាយការណ៍ជាបន្ទាន់ក្នុងករណីឃើញឬដឹងថាបរោះសញ្ជាតិនីសេរីយ៉ាកើតជំងឺអុតស្វារត់គេចពីប្រទេសថៃ បន្ទាប់ពីទទួល ដំណឹង ថាបរោះរូបនេះបានឆ្លងមកខេត្តព្រះសីហនុតាមរយៈសារសម្លេងបន្ទាន់នៅរសៀលថ្ងៃទី23ខែកក្កដាឆ្នាំ2022នេះលោកអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាសូមឯកឧត្តមលោកជំទាវលោកលោកស្រីថ្នាក់ដឹកនាំរបស់យើង ក្រុងស្រុកមន្ទីរទេសចរមន្ទីរការងារសូមជួយយកចិត្តទុកដាក់ទាំងអស់គ្នា ជនជាតិនីសេរីយ៉ារូបនេះជាបុគ្គលកើតជំងឺអត់ស្វា បាន រត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃ ព្រះរាជាណាចក្រថៃ ហើយឮតាមដំណឹងថាបានឆ្លងកាត់ចូលមកកាន់ខេត្តព្រះសីហនុរបស់យើង ដូចនេះសូមបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ហើយបើឃើញឬក៏មាន ដំណឹងពីបុរសនេះ សូមរាយការណ៍ជាបន្ទាន់មកក្រសួងសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រងឲ្យបានលឿនបំផុតលោកអភិបាលខេត្តក៏បានស្នើឲ្យអ្នកពាក់ព័ន្ធមន្ទីរកងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់និងចែកចាយប្រកបដោយប្រសិទ្ធភាពខ្ពស់សូមរំលឹកថាគេហទំព័រ Tiger បានឲ្យដឹងថាថៃកំពុងតាមស្វែងរកបុរសជនជាតិនីសេរីយ៉ាម្នាក់អាយុ27ឆ្នាំ ដែលត្រូវបានគេកំណត់ថា ជាអ្នកកើតជំងឺអុតស្វាទី1របស់ប្រទេសថៃ នៅភូកេតគាត់បានបាត់ខ្លួនបន្ទាប់ពីមិនបានរាយការណ៍ទៅមន្ទីរពេទ្យហើយថៃកំពុងតែបន្តស្វែងរកបុគ្គលនេះផងដែរបច្ចុប្បន្នបុគ្គលនេះត្រូវបានគេជឿថា បានរត់គេចចេញពីប្រទេសថៃដោយហែទឹកឆ្លងទន្លេខេត្តសាកែវចូលមកក្នុងប្រទេសកម្ពុជា ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ